សិតលេងចឹងហ្មងអីចេះខមមិនបរុសគេហ្នឹងឯងអី Hello ស្អាតណាស់អូនអរគុណអរគុណច្រើនអូនសម្លាញ់រីរី បេប៊ីអរគុណច្រើនស្អាតហើយហើយចេះស្រឡាញ់ចេះហើយអូនស្អាតណាស់អូនអរគុណសេមួយសេមួយលតែស្អាតណាស់អូនអរគុណច្រើនចេះតកតាមកទៀតហើយអូខោស្ទើយថៃស្អីធ្វើផងតាអើផុសធ្វើស្អីអើស្អីស្អីអីគេផុសធ្វើស្អី ស្អាតអូនអរគុណស្អាតចាអរគុណស្អាតណាស់ប៉ែអរគុណច្រើនស្អាតណាស់ចាសម្លាញ់អរគុណច្រើនអូនញ៉ាំបាយនៅចាស្រឡាញ់ញ៉ាំហើយអូនស្អាតហើយស្អាតអរគុណសុសេមួយសេមួយសេមួយសេមួយស្អាតឌីអរគុណច្រើនអតិចាអរគុណស្អាតណាស់អូនអរគុណ អើយក្តីស្អាតកែខ្ទេចអស់ហើយកែខ្ទេយមកទូខ្លួនខ្ទេចខ្ទេទាំងអាចេះមកនៅណាចេះមកផ្ទះអូនមុខសក្តីនេះជីត្រូវដីមិញស្អាតណាស់អរគុណច្រើនដល់មុននឹងដែរដល់មកសន្ទុះដែរតែមួយនិយាយមួយម៉ាក់ប៉ាតារាអូមែនណា អាប់អាយដល់អរគុណច្រើននិយាយលឺតាអូននិយាយលឺតាខ្ទើយអើយខ្ទើយអឺស្អាតបេប៊ីយេចេះស្រឡាញ់ឡាយទៀតអូក៏ស្អាតចាអរគុណច្រើនបងមនីសេះមួយសេះមួយងាប់បេះ50អាយុហ្នឹងស៊ីមដែលកតឿមានណាឈប់បើឈប់ភ្លាមអ่ะ មកផ្ទះម៉េះលើអូនណាអាណាឈ្នះក្មេងរហូតទៅបែបឯងក៏ចាស់ដែរអាណាឈ្នះនៅក្មេងមួយជីវិតទេលងស្នេហាអូអរគុណស៊ីចែចង់លួងអូកំតិចលងអូនស្អាតហើយអរគុណអត់ទៅណាទៅមកស្អាតស៊ីអរគុណច្រើនលង ស្នេហ៍មើលហើយតបជួបណាអរគុណអត់លោកថ្ងៃខូកណាថ្ងៃទីម៉ានបងទិញកញ្ចក់ឲ្យមួយទុកឆ្លោះមកខ្លួនឯងខ្ញុំមិនដឹងចាស់មិនដឹងក្មេងអញ្ចឹងណាស្អាតអរគុណរឹកម៉េះរឹកខ្លះដែរខ្ញុំរឹកដៃមនុស្សចេញមកនិយាយទៅព្រោះមួយខ្ញុំខ្ញុំក៏ទៅព្រោះមួយដែរខ្ញុំអត់ចេះនេះទេ Do in baby can girl លយអរគុណកាលបានសាច់សដូចចេះទេលៀបលេចេះបានច្រើន ឡើងសបងជេស្រឡាញ់អូនក្នុងស្នេហ៍អូនហើយអរគុណឡើងខ្ជូតស៊ីហើយអាយដល់ចាហើយ idol អូបានអាយដល់អរគុណមើលយូយូឡើងមានមុនស្នេហ៍នេះឡើងសក់អញ្ញាញ៉ៃនេះខ្ញុំគេនិយាយមិនល្អអញ្ចឹង អឺអត់ដឹងដែររឿងហ្នឹងកាចម៉េះអូនគួយខ្លាចអូអត់មានអីគួយខ្លាចទេបងប៉ុណ្ណឹងអត់តិចទេខ្ញុំរកតែប៉ុណ្ណឹងខ្ញុំរកដាក់តែមនុស្សដែលគួរឲ្យចង់រកគេអ្នកមិនគួរឲ្យចង់រឿងធាក់ធាក់ធម្មតាតែម៉ៅឲ្យកូនតែម៉ៅ ដល់ហើយនឹងស្អីទេនេះសក់ក្បាលហ្នឹងស្អាតអេអូយខ្ញុំសង្សារចាស់គាត់ពីម៉ោងប៉ុន្មានហ្នឹងហ៎អឺចង់ស្ដាប់បទអីអូនដែលសំឡេងអញ្ចឹងបាយបាយចានិយាយអញ្ជើញខ្ជូតណាស់ចាអរគុណច្រើនអូន good night យ៉ាខ្លាញ់យ៉ា good night អូនអត់សូវស្អាតទេម៉ាត់មើលឲ្យបងបើស្អាតញ៉ាំយកសពអក្រក់បបាត់កូនទៀតហើយម៉ាក់ម៉ាក់មានណាកូនមានណាអឺអាយដល់ឡាយអូកោបអាយដល់ស្អាតអូអរគុណ អរជាសម្រាប់អរគុណអរឡៃហ្វាឡើងមុនជីត្រូវដៃច្រើនពេកចង់ស្ដាប់បាត់អីអូន មីនីចៅអញស្អាតដែរលក់បារីលក់វិញហើយលក់វិញហើយឆ្កែអូសក់ស្អាតអូស្អាតណាស់អូនអើយកាប់ប៉ោងពេកប៉ោងខ្លាំងស្អាតឌីជេនឹកខ្លួនឯងអត់ចេះជ្រៀងហងបាត់ហ្នឹងអឺចែខុសពីមុនហ្មង ពេលលាបសក់ចឹងទៅខុសពីមុនមិនអូនវាវា ចង់និយាយថាចាស់ជាងមុនឯម៉ាក់ថាចាស់ហើយពេលលាបសក់ពោចាស់ជាងមុនតែបើសិនជានៅសក់ខ្មៅអឺបើសិនជានៅសក់ខ្មៅម៉ាក់ថាក្មេងតែចាស់ក៏ធ្វើម្យ៉ាងម្នាក់នៅព្រោះនៅស្រឡាញ់ស្អាតអរគុណបាត់អីគេដែរអូន ម៉ែកូនខ្លះចាគេលេងត្រឡប់អាចច្រៀងឯងបាត់ហើយអឺបងអត់បាត់អីគេទៅអូខេច្រៀងបាត់ហើយស្ដាប់មកបាត់ណាតែជួយសែម្នាក់មួយឡើង view សិនណាចាំច្រៀងឲ្យស្ដាប់លន់នឹកសិននៅក្នុង line ហ្នឹងឯងទៅជាខ្ញុំសក់ខ្មៅស្អាតជាងណោះ ខ្ញុំគិតចឹងខ្ញុំអត់គិតចឹងទេខ្ញុំគិតថាម្យ៉ាងម្នាក់អីអូខេអូនចាំលាបខ្មៅវិញអញ្ចឹងចិត្តលាបដែរហើយឈប់ដួលនឹងបាត់ហាញបាត់សិន បត់អីគេទៅណជួយសេម្នាក់មួយសិនហើយចាំឆ្ងល់ស្ដាប់ឥឡូវតែបាន69 view ហ្នឹងអឺទៅចាំឆ្ងល់ស្ដាប់ black ស្អាតជាងចែអឺហ្នឹងហើយចូលនិយាយថាក្រែមក្រែមចែលាបពណ៌ការ៉ុតហ្នឹងស្អាតដែរឬក៏ចែលាបបានតែពណ៌ក្រហមមិនស្អាតជួយផាប់ម្នាក់មួយម៉ាត់មកតែក្រោយឡាយលាបតែពណ៌ដែរស្រឡាញ់ហ៎ ហ្នឹងហើយអូនអត់ទៅណាឯអូនជីវ៉ាឆាប់រត់ហ្នឹងសិនបាត់អីគេទៅណរត់នឹកមកបាត់មើល ហ្នឹងក៏ស្អាតដែរចាអពណ៌ហ្នឹងក៏ស្អាតដែរចាស្លាតហ្នឹងអញ្ចឹងគេថាពណ៌ការ៉ុតហ្នឹងវារៀងលើកមុខហ្នឹងហើយហ្នឹងហើយខ្ញុំលាបយូរហើយសក់ហ្នឹងលាបឡើងដោះខ្មៅវិញហើយអូខេឥឡូវឈៀងឲ្យស្ដាប់មកបត់ណាបត់ហ្នឹងអឺធ្វើម៉េចអឺអី ธอไม่ใช่เป็นแฟนของฉัน ฉันไม่ใช่เป็นแฟนของเธอบอกนั้นนะเขียนว่านั้นเราจะเชียนโอนกัดขัดใจเนอะอย่าประชดด้วยความห่วงใครไม่ซ้ำหน้าอยากให้เราเลิกราก็จะไม่ความ บีบคั้นให้ฉันเจ็บใจ ฉันก็จะทำตามใจฉันบ้าง จบกัน อยากเป็นทางการสักที เธอเลือกเอาสักคนเริ่มต้นรักใหม่ ฉันก็อยากรักคนจริงใจกว่านี้ ัดโซ่ที่คล้องใจเรา คือสิความโสดให้กันสักทีไม่มีหึงไม่มีห่วงไม่ใช่หน้าที่สิตอนนี้เราเท่ากัน เธอไม่ได้เป็นแฟนของฉัน ฉันไม่ได้เป็นแฟนของเธอ เราจบแบบเสมอเสมอ ว่าฉันรักเธอต่างก็เลิกกัน เธอก็ไปรักคนของเธอ ฉันก็อยากเจอคนรักฉัน วันนี้เราต่างคืนชีวิตให้กัน ไม่มีใครถึงใคร จะไปจึงคอจงหวม บ่เป็นมาวัดลอกกาบ่ได้ใจนะโอ้ชอบจะเรียงชื่อกอชอบไหมชอบไหมนะชอบไหมอันนัดផងអូខេចាំជួយកំងលេទាំងអស់គ្នាផងបេប៊ីបើចង់បានសាច់សស្អាតដូចខ្ញុំអីចឹងណាជិះទៅអត់បានពាក់អាវឲ្យវែងអូយមកឡងហោះគេមើលគ្រប់គ្នាហ្មងបើសិនជាចង់បានសាច់សស្អាតកុំភ្លេចកំងជាមួយនឹងដេរបស់អូនណាឈ្មោះថាសូម៉ាអីញ៉ា ធានាណាពី3ទៅ5ថ្ងៃគឺធានាជូនគឺផ្លែតែម្ដងណាគឺមាន free ដូចគ្នាណា free សាប៊ូនិងស្រោមអឺបត់ហ្នឹងដឹងតាបកប្រែខ្មែរមកចាំដឹងផ្សេងមិនដែរអូនភ្លេចអីបត់ហ្នឹងយូរហើយវេថៃវិញមកអឺបត់ហ្នឹងចំណងជើងវាអឺបើសិនជាបកប្រែមកខ្ញុំមិនមែនសង្សារអ្នកអ្នកមិនមែនសង្សារខ្ញុំ ปពីខាមកន្លះអะตังคลองใบคำน่าใส่ាសាปีคำกะลาเปន្លះពេងពីខាមកន្លះពอងอំ idol មកពนលណាវត្តกោកบอបោដៃใจนางวันแห่ลงนางกันทักใจนางไว้บอกได้ฮัตดีปานได้ฮัตดีปานได้เจ้ากับโบสายนางห้องนอนให้ย้อน សុនសានមួយខ្លង10ដុល្លារ baby មួយខ្លងទូចនឹង10ដុល្លារណា free សាប៊ូនិងស្រោមស្រោមហ្នឹងមិនមែនចេះតែ free free ទៅដូចគេណាស្រោមហ្នឹងគឺជួយឲ្យបាត់ស្នាមលឿនហើយសស្អីស្អាតអូមានណាបាត់ស្នាមលឿនពួកស្រោមហើយតានីលេនឹងលាបទៅបាត់ស្នាមលឿនហើយអត់មានឡើងអីរុយឡើងអីទាំងអស់ណាមិនចាំឃ្លុំក៏ផ្លែកលឿនដែរពាក់តាអាដែលវិញធម្មតាអើ អានអរគុណលាបទៅអាចស្អាតដូចអ្នកលក់អត់អឺយាយរួមសាក់ប្រើទៅណាខ្ញុំអត់អត់ដឹងនិយាយថាមិនដែរទេព្រោះថាអឺអឺចង់សដូចអ្នកលក់វាធម្មតាអ្នកទិញណាក៏គេចង់ស្អាតដូចអ្នកលក់ចង់សដូចអ្នកលក់ដែរតែគាត់ថាធ្វើម៉េចមនុស្សយើងវាខុសគ្នាខ្ញុំអត់ដឹងនិយាយថាមិនដែរទេអញ្ចឹងណា ក៏អ្នកលោកក៏មិនមែនស្អាតដូចពនាងដូចទេវតាអីដែរគាត់ថាចូលចំណងចំណោមគេចោះប៉ុណ្្នឹងឯងគាត់ថាឲ្យស្អាតដាច់គេអត់ទេខ្ញុំមិនអាចស្អាតដាច់គេបានទេគាត់ថាអឺសាច់ដៃសាច់ជើងអីវាអាចចូលចំណងចំណោមគេបានវាអាចលើគេបានតែបើឲ្យថាអឺមកខ្លួនយ៉ាងស្អាតដូចពនាងដូចអីអត់ទេ អាម៉ាអូនអរគុណកាលបានសោដូចចេះទេសាក់ប្រើអូនវ៉ាន់ដេឡាសាក់បណាទៅណាអอเดอร์លៀបទៅអត់ខុសទេគឺអอเดอร์ទៅភាគច្រើនគេចប់ចិត្តហ្មងចប់ចិត្តហ្មងហើយអ្នកអ្នកលក់ធានាណាអត់រកគេខ្ញុំអត់ចេះរកគេលើកលែងតែអ្នកទិញពិបាកបើថាអ្នកទិញពិបាកគឺខ្ញុំអត់អត់ចង់នឹងលក់ឲ្យហ្មងនិយាយឲ្យត្រង់ហ្មងណាមានរឿងអីយើងចង់កំងចង់អីអឺ order វឹកវឹកដាក់លុយមកពឹបគេដាក់វ៉ាន់ទៅភ្លាមហីតែអ្នកខ្លះអត់ទេ នៅព្រះអង្គនឹងតើតើយើងឆាតទៅ3បណ្ដង3បណ្ដងដូចយើងនឹងទៅសុំលុយគាត់អញ្ចឹងពីធម្មតាអ្នកលក់ណាក៏ចង់បានលុយដែរតែធ្វើមិនបើសិនជាគាត់ចង់ចេញមកគាត់អត់ចង់នឹងទទួលរបស់យើងគាត់អត់ចង់ទិញរបស់យើងចាំបាច់ទៅ order ធ្វើអី order នឹងទៅខូចឈ្មោះទៅ cancel របស់គេទៅអីមិនទេហើយចេចាស់ហើយអូន ពួករបស់មិនមែនសម្រាប់តែយើងម្នាក់ណាតែយើង order ហើយគឺគេគឺគេគឺគេអឺຕົកឲ្យយើងហីទោះខ្វះអីវ៉ាន់ឲ្យអ្នកផ្សេងក៏គេអអាចថាចាំស្អែកចាំអីអញ្ចឹងតែសម្រាប់យើងគឺគេទុកឲ្យចុងក្រោយគេ cancel យើងចោលសួរតាអ្នកលក់មានអារម្មណ៍មិនចុះអ្នកផ្សេងគេចង់លាបរបស់ស្មានតាឡេមានលក់តែខ្ញុំម្នាក់មែនបើសិនជាចាំគេចាំយើងឡែតគេតែអ្នកផ្សេងបាត់យើងមិនបានប្រើយើងមិនបានយើងមិនបានលក់វាយើងមិនដាច់ម៉ួយ order លេបលេបទៅអូនលាក់អានចាល order លេបទៅណាល្អប្រើពួកហ្នឹងហ៎ចែកធនីជូនព្រោះបីអាចារ្យខ្លួនឯងក៏ចែកលេបដែរអញ្ចឹងណាចង់សោលឿនលេបមួយថ្ងៃពីរដងអូនហើយលឯងខាត់ស្បែកលឯងអីទៅឃើញផ្លែកលឿនហើយតែគាត់ថាកុំផាត់អានណាជាតិកាត់កាត់ខ្លាំងពេកខូចស្បែកមុខសមុខវាសហើយតែវាមានមុនមានស្នាមតិចតិចប៉ុណ្្នឹងឯងមុខខ្ញុំលាប baby carrot តែឥឡូវមកសិតដីនឹងជាខឹងសដែរងាកឆ្ងល់ជីងមកដីហើយចងាប់អឺនិយាយរួមទៅខ្ញុំជឿតែក្នុង81 view ហ្នឹងគួរតែមានអ្នកប្រើលេងខ្ញុំច្រាក់2 3 4អ្នកដែរអញ្ចឹងបើសិនជាលេងហ្នឹងល្អមែនចង់ជួយ feedback ឲ្យខ្ញុំមក feedback ទៅគេឃើញបានឃើញទាំងអស់គ្នា84 85 view គាត់បានឃើញដែរអញ្ចឹងណា ជួយតាក់ម៉ួយឲ្យតិចមកហើយនិយាយធម្មតាតែរបស់វាល្អប្រើគេប្រើច្រើនអ្នកអីចឹងណា feedback ខ្ញុំអត់តាន់ផុសច្រើនណាពួកមានពេលសរសេរអត់មានពេលនិយាយរួមអ្នកខ្លះគាត់វយជាសលេងមកអញ្ចឹងទៅខ្ញុំវារៀងពិបាកបន្តិចក្នុងការនេះខ្ញុំប្រើកម្មវិធីដើម្បីអូសសលេងឲ្យគាត់ស្ដាប់ជាផុសតាងកុំឲ្យគេថាអឺយើងលក់លេងមិនបានគ្មាន feedback ទៅមើល feedback ចង់200ហើយ អត់មានសង្វឹងទេអូនអត់មានសង្វឹងទេអស់សង្វឹងទេអត់បានញ៉ាំស្រាញ៉ាំអីទេប៉ុន្តែវាឈឺវានឹងស្លក់បន្តិចប៉ុណ្ណឹងស្អាតមកអរគុណខ្ញុំលាបហើយល្អហើយសទៀតហ្នឹងហើយអូនអរគុណសណាចាយអូកងអរគុណច្រើនមើល screen shot នេះសិនអរគុណ hai nộp sẽ hai <coughs> vậy luôn tới nhóm chưa thà ờ ờ ơ nè tay nhá kê tay tên vậy kê tay tên vậy ờ cặp bịch đó ខ្ញុំចង់ឲ្យពួកគាត់និយាយការពិតព្រោះថាការណាការពិតអញ្ចឹងអ្នកផ្សេងគេជឿជាក់ព្រោះថាវាធម្មតាយើងអ្នកលក់វាដែរទៅប្រអាប់ប្រខូចរបស់យើងអាក្រក់របស់យើងអីសំខាន់អ្នកប្រើអ្នកប្រើហ្នឹងគាត់មាន feedback មកអញ្ចឹងគាត់ feedback ឲ្យយើងអញ្ចឹងទៅមាននិយាយតិចណាឆ្កចងាប់លេល្អណាស់លៀបទៅប្លែកហ្មងហ្នឹងហើយអូនអរគុណច្រើនធ្វើអីអូន ឡាយវីដេអូហ្នឹងឯង Hello ចាធុញដល់ហើយនេះឆាតក្រុមអីទេគ្រប់ហើយនឹងអេតចូលទៅអីឈប់ឈប់ឈប់អូយថ្ងៃនេះតិចហើយ view តែ150 100ជាងហ្នឹងអូ baby លឹកមុនធ្វើអឺ view មកដល់46បូក7បូកអូ view ច្រើនណាស់ឥឡូវបាត់អ្នក view អស់ហើយ អាណាបងអរគុណឡើងមកក្រងមុនស្នេហ៍មុនអមចំោះសងខាងចឹងគេហៅមុនស្នេហ៍នេះណាឃើញក៏ស្លាក់ឡាញយល់ទេនេះនេះមុនអមចំោះអាហ្នឹងគេហៅមុនអមចំោះអីគេគេលងចិត្តខ្លួនឯងស្អាតមែនអូនអរគុណ ស្អាតអញ្ចឹងណាមកស្រឡាញ់អូចេះតែមានណៃចេះតែនិយាយចេះតែប្រូទៅមិនស្នេហ៍មិនធម្មតាខ្ញុំមុនហ្នឹងចេញមកមុនស្នេហ៍បែរអូយមេកំពុងភ្លៀងហើយ រងាទេរងាហ៎មានអូននៅក្បែរអើមានមេរងាទេថ្លៃអូខោមុនស្នេហ៍ទៀតហ្នឹងហើយអូនសែនបារម្ភអូយអូឈប់ច្រៀងឈប់ច្រៀងឈប់អូនឈប់ភ្លាម Hehehe នាងណាមួយដែលមើលថែថ្លៃឈឺរហូតហ្នឹងអូនឈឺរហូតមិនមិនឈឺក្តៅខ្លួនអីចឹងទៅឥឡូវមកក្តៅខ្លួនដាស់សាយណាខប់តែម្ដងឈឺគ្រប់ពេលវេលាគ្រប់ទីកន្លែងហ្មងអត់ចេះអត់សិមួយសិមួយសិមួយសិមួយ ចឹងបានឯងមើលភ្លាមច្រឡាញ់ភ្លាមហាខប់តែម្ដងអ្នកលក់ស្អាតអរគុណដឹងមើលត្រង់ណាស៊ីអាក្រក់ទេអឺឈប់ឈប់ឈប់ទេអាញបើម្លឹងម្លឹងអីគេម្លឹងម្លឹងអីហាម្លឹងម្លឹងអីស្អាតជាចេះអរគុណច្រើនការជៀងរបស់ប្អូនដូចត្រង់យ៉ាប់អូសម្លេងប្អូនលក្ខណៈថាព្រោះដែរតែព្រោះលក្ខណៈថាឲ្យស្ដាប់សត្វស្ដាប់បងប្អូន Hehehe saat memahami akan ừ, dạ, đơn vị tham mệt đái nè một cái đây hay vậy tham một số khăn à ban liên tâm ban liên một trên thể một viên sạch đây chi màu ăn ôn ở cồn cũng phải châu nhóm ba này vậy thằng thằng nào châu cho phải châu này <coughs> ឃើញទេគេឡើងមុនស្នែគេនេះពីបីក្របនេះដល់កោឲ្យស្អាតមកបើអូបេណាវត្តនោះកាបនហើយចៃនឹងសម្រាប់បងអូនណាសម្រាប់អីតើយីអ៊ូខឹងចានៅធ្វើការនៅកន្លែងណាអត់ចានៅធ្វើតើអូនសាច់មុខស្អាតម្លេះអូយចូលទៀតហើយទៅទៀតហើយទៅទៀតហើយ តាមឯអូនគួរឯងស្រឡាញ់ idol មីអូយអរគុណចាចេះសជាងមុនខ្លាំងណាស់អឺទទួលស្គាល់អសជាងមុនមុខច្រែចាអាក្រក់ម៉ែអាក្រក់មិនមើលអូនមិនមើលចាញ់ហើយមិនមើលអាក្រក់ញ៉ាំម៉ែនៅហានីឡាយនឹងហើយយាយបេប៊ីតើមកញ៉ាំអីដែរតែមែនមក អ្នកណាមើលឃើញដីលោកបើម្លឹងម្លឹងបើគេម្លឹងម្លឹងស្អាតហ្នឹងអូយស្អីហ្នឹងភ័យហ៎ប្រុសសិស្សមកហៅគេហាន់នេះវៃលើនិយាយការពិតបានកុហកទេអូចាអរគុណមុខស្លុយអ่ะមុខខ្ញុំមានដៃស្លុយបងមុខខ្ញុំនៅដដែលនេះតម្រង់ជាមុខហ៎បងនៅតម្រង់ជាមុខណាហើយមើលមិនខ្មិចថាខ្ញុំមុខស្លុយហ៎ បើគេថាមកខ្ញុំមុខសិចខ្ញុំអត់ខឹងគេថាខ្ញុំមុខស្លុយខឹងព្រោះត្រង់មុខខ្ញុំដឹងខ្លួនខ្ញុំមិននិយាយណាគេនិយាយទេនៅផ្ទះបងផ្សោមកជូបអូយអរគុណគេលេងតើដឹងតើកណាចាស់ចាស់មានកែអីអត់ប៊ីអរគុណចាំបើថាស្អាតហើយមិនយកទៀតអត់ទេគាត់ថាអត់ចង់ឲ្យគាត់និយាយ ចង់ឲ្យនិយាយការពិតណាខ្ញុំចង់ធ្វើចំអកថៃនេះចង់ជាបបេមាត់នេះចេញចង់ចង់អឺអឺមុខបាច់ធ្វើឯងទៅរងមុខមានហើយហើយធ្វើចំអកធ្វើបបេមាត់ប៉ុណ្ណឹងហើយណា very beautiful world thank you អរគុណស្អាតតែស្អាតមែនអរគុណអូឈឺចិត្តងាប់ហើយមកឲ្យ slow ទេអីបាក់ងាប់មានអាណាមកបុនណាខ្ញុំចង់សោដូចយូណាស់ណាប់ អត់ដល់លេលៀបទៅបេបេនេះនេះនេះនេះនេះនេះនេះនេះនេះអូយអូយអូយបាច់ច្រាស់ហើយនេះសូវាយហ្នឹងណាហ្នឹងហើយមាត់ទូចភ្នែកធំហ្នឹងហើយហ្នឹងហើយហ្នឹងហើយព្រៃមាត់ទូចភ្នែកធំខ្ញុំគុំសើចសាច់មុខអាក្រក់មកណែកុំអោយ បញ្ចោណាបញ្ចោអូអត់បានទេកាត់លុយមួយកាត់លុយមួយមុខស្អាតស្អាតណាស់ចែស្អាតហើយចង់កាយទៀតហ្នឹងឯងធ្វើមិនក៏ស្អាតដែរទីរ៉ែមកទៀតនេះលក់ប្រហែល10ដុល្លារ baby 10ដុល្លារ10ដុល្លារ free សាប៊ូមួយហើយនឹងសរោមួយតាមមែនអូនអរគុណ ម៉ែហានីអូយហានីតាំងពីឆ្នាំណាមកនេះលក់មួយចាមួយខ្លង10ដុល្លារ baby មួយខ្លង10ដុល្លារណានិយាយរួមទៅតនីជូនគឺផ្លាច់លាបអស់មកកំប៉ុង feedback មានណាគេលាបអស់តែមកកំប៉ុងឯងទទួលស្គាល់គាត់លាបអស់តែមកកំប៉ុងមែនគាត់ផ្លាច់ច្រើនហ្មងណាតនីជួយខ្ញុំលាបខ្លួនឯងហើយចឹងថាខ្ញុំអត់មានពេលមកខ្លុំមកអីញ៉ៃញ៉ៃដូចគេទេរត់តែពេលដេកឲ្យស្រួលចិត្តនឹងម្ដាយបានផងនិយាយត្រង់ហ្មងល្បុលណាស់ អញ្ចឹង order រៀបតតខុសទេអ្នកលក់គឺអឺយើងអ្នកលក់អីណាគេក៏ចង់របស់ខ្លួនឯងល្អដែរតែគាត់ថាបើអត់មានគុណភាពក៏ខ្ញុំអត់ប្រាប់ថានឹងល្អដែរចង់និយាយចឹងណាបាយបាយចេះថ្លៃបាយបាយអូន good night ស្អាត baby អរគុណបើវាអត់មានគុណភាពផងយើងគ្រាន់តែនិយាយអូអានឹងល្អល្អល្អល្អឲ្យវានិយាយបានតែវាល្អនិយាយចេញពីមាត់តែសំខាន់គុណភាពអឺ បើសិនជាអត់ល្អក៏គេអត់មានណាគេ order ច្រើនដល់ថ្នាក់ឥឡូវថ្ងៃស្អាតខ្ញុំចេញទៅម៉ាឡេស៊ីទៀតលេខ្ញុំហ្នឹងណាមកកំប៉ុង10ដុល្លារ baby រៀបអស់ប្រហែលបានសចេះនិយាយរួមទៅអូនរៀបពី3ទៅ5ថ្ងៃចាប់ដល់ឃើញផ្លែយកនឹងរៀបអស់មកកំប៉ុងនឹងគឺឃើញផ្លែច្រើនច្រើនមែនតេនអ្នកខាត់ស្បែកអាមិចអ្នកខាត់ស្បែកអីគេគុណណៃចេះរ៉ាចាស្រីសាវីអូអូហ្នឹងឯង លោកមនចាញ់ទៅថៃ feedback នៅថៃអត់តាន់បានផុសទេគាត់យកទៅ2គីឡូប្រើបាន5ថ្ងៃសមែនតែនហ្មងផ្លែច្រើនច្រើនខ្លាំងហ្មងណាអត់តាន់បានផុសទេប្រយ័ត្នផុសឲ្យផ្អើលអ្នកចាំមើល feedback និយាយមែនអ្នកដែលតាមដានគឺចាំមើល feedback ល្អល្អមែនតែនបើរបស់អត់ល្អក៏គេអត់ទិញប្រើដែរជាប់ចិត្តអ្នកខ្លះជាប់ចិត្តអ្នកខ្លះរវល់យ៉ាងណាក៏ធ្លាប់ ដែរខ្ញុំខាត់ ធម្មជាតិគាត់ធ្លាប់ខាត់ធម្មជាតិនិយាយរួមធម្មជាតិច្រើនធ្លាប់ខាត់ហើយខ្ញុំធ្លាប់ខាត់ហានីបល័យហានីបល័យខ្ញុំប្រើដូចគ្នាប្រើហានីបល័យខាត់ធម្មជាតិឬក៏ខាត់ស្បែកអាអាហ្នឹងអត់អស់ហើយអស់ហើយនៅក្នុងស្តុកគាត់អាពណ៌ក្រហមហ្នឹងខាត់អាហ្នឹងរោមវាក្រហមមែនតែគាត់ថាស្បែកយើងម៉ត់អ្នកដែលសស្រាប់ខាត់ទៅកាន់តែសហើយម៉ត់ហ្មងហើយមិនមែនម៉ត់តែពេលខាត់ហ្នឹងឯណាពេលដែល ស្អែកឡើងខាងស្អែកនៅស្បែកយើងនៅតែភ្លឺស្អាតហ្មងហានីបល័យក៏អស់ដែរចង់ដាច់ស្តុបអស់ហើយពួកហ្នឹងហ៎ពួកដាច់ពេកហ៎ហើយ logo ធ្វើចិត្តអស់ទៀតទេធ្វើអា100ជាងលក់តាមមួយខែផងអត់ថាទៅ ពីថ្ងៃ29ដល់ថ្ងៃ15គិតមើលអស់លីង សួរមិនស្រួលស្អែកគេ order លេម៉ាន ទៅម៉ាឡេស៊ី10ខ្លងហ្នឹងក៏អត់មានឲ្យគេផងមិនដឹងអាយុម៉ានហើយអូន ក្បាលលេខ2ដឹងក្បាលលេខ2ទៅបានចាស្អាតហើយហើយហ្នឹងហើយអូន ចាស្អាតហើយហើយចឹងមិនចង់ឲ្យអ្នកប្រើនឹងស្អាតដូចគ្នាឯង និយាយរួមបានរបស់អត់ល្អគេទៅប្រើនាំខាត់លុយគេទៅអីអូនគេឲ្យធ្វើអីម្ដង10កំប៉ុង20កំប៉ុងនឹងយកទៅអីចាក់ចោលលៀបឲ្យកបីបើគេមិនយកប្រើខ្លួនគេអូអាចារ្យគុណច្រើន មើលកំប៉ុងលាបបានប្រហែលខែចានិយាយរួមស៊ីសោលគាត់អ្នកលាបទេបើគាត់លាបច្រើនតាមនឹងបើគាត់លាបតិចក៏តាមនឹងដូចគ្នាខ្ញុំអត់អាចនិយាយថាអឺគាត់លាបបានមួយខែពីរខែអត់ទេអត់អាចនិយាយបានទេបើគាត់លាបច្រើននៅលាបបោកបោកយកគ្នាហ្មងទៅយ៉ាងហើយមកទឹកអស់ហើយមកទឹកអស់កន្លះខែអស់ហើយអ្នកខ្លះគ្នាលាបធម្មតាទូទៅដូចគេដូចឯងមួយខែអីទៅចង់និយាយចឹងណាខ្ញុំអាចនិយាយបានទេបងលេអូនលាបអត់សទេ អូនឯងលៀបលេងណាគេចានៅណាដែរមិនតែម order ណាអីនៅណាចាហាយចាហាយមិនតែម order ឲ្យតែមលៀបណាអីអត់ចាំមុខផងឈប់តារាមើលសិនមែនតែប្រើណាឯអូន ទំនងណាទំនងអីមិនរបស់ស៊ីទេស្អាតណាចាអរគុណស្អាតអូនអរគុណស្អាត idol មីអរគុណប្រារ៉ានអាយដូចទំ order លេចាទេស្អាតមកចាឥឡូវចានិយាយរួមបើសិនជាអ្នកខ្លះគាត់លក្ខណៈស្បែកស្ងួតគាត់ប្រើអីអូលាបលេអសូវចូលឬក៏អសូវប្លែកអូខេខាត់ស្បែកម្ដងហើយលាបទៅណា មានបេប៊ីមានមានតាវាចប់វាពោខៀវមាន5មានមាន5ដុល្លារមាន7ដុល្លារសាក់ខាត់ស្បែកចេញម្ដងហើយលាបឡេមើលអូនព្រោះថាធម្មតាគេលាបត្រូវគ្រប់គ្នាអញ្ចឹងណាសាក់សាក់ខាត់ស្បែកចេញហើយលាបខាត់ស្បែកម្ដងហើយលាបទៅ ចង់និយាយចឹងណាដឹងឃើញផ្លែយាយហើយកុំលាបឲ្យដេកចាំមើលស្បែកខ្លួនឯងណា កុំលៀបហើយដេកចាំមើលស្បែកខ្លួនឯងឃើញ3 4ថ្ងៃអត់ឃើញប្លែកមែនមកអង្គុយចែកអ្នកលក់អត់ទេណាពេលខ្លះមកពីស្បែកគាត់អត់ទៅមានសំណើអញ្ចឹងកាលណាលាបដេចូលទៅគឺវាជួយឲ្យស្បែកហ្នឹងវាជួយម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចវាអត់ដូចស្បែកគេអ្នកខ្លះគេគេសលឿនអីចឹងណាអត់មានអ៊ីនស្តុកទេ baby អស់ហើយពួកអត់នឹងអស់លីងហ្មងស្អាតបានមានស្អាតចាំឡើងឲ្យមើលណាមិនចាំចូលមើលស្អាតយើ ខ្ញុំអត់បានសម្ដែងអាក្រក់ទេខ្ញុំនិយាយតែប៉ុណ្្នឹងឯងលៀបហើយឈប់ខ្មៅវិញអត់ចេះនិយាយរួមទៅអូនលេណាក៏ដូចលេណាដែរបើសិនជាអូនសហើយលៀបហើយសហើយគឺអឺអឺមិនចាំលៀបទៀតក៏បានដែរតែណាចង់លៀបជាលក្ខណៈវ៉ាសលីនអីក៏បានដែរណាអត់មើល view ឯងឡើង400អាណាបាត់កោតជូនម៉ែអរគុណអ្នកខ្លះដែលគាត់ស្បែករាងក្រើមរាងលក្ខណៈថារុនរោមរាងធំធំ ឬក៏ស្បែកគាត់ច្រាំងច្រាំងស្បែកច្រើនអានឹងលាបងាកទទួលស្គាល់លាបងាកលាបលែអាងាយសឯងព្រោះខ្ញុំច្រាំងស្បែកនឹងធំដែរអញ្ចឹងណាទ្រាំតបានលាបផ្លាច់លឿនគឺកប់ណាអូខេអូខេមីចាំ order មិនណាលាបផ្លែយកធ្លាប់ order ខ្ញុំណោះបងនេះហាន់នេះអូហាន់នេះពីឆ្នាំណាមកមីធ្លាប់ order លេហ៎ខ្ញុំអត់ចាំអ្នកទិញច្រើនពេកអត់ដឹងណាគេខ្លះទេចាំតែគ្នាឯងអញ្ចឹងណា ដូចជូនឯងអូនណាងចាំទាំងអស់ហ្នឹងហើយអ្នកដែលធ្លាប់ទិញដូចចែប៊ឺរីនឹងទៅតាម៉ួយម៉ួយហ្នឹងទៅតែសំណប់ចិត្តសំណប់ចិត្តឯងកន្លែងបបោមាត់អូអរគុណនិយាយលេងតាចាមានណាថាអីចាឃើញតាអូនមិនប្រាប់ទេណាគេគិតតែខ្ញុំសម្ដែងអាក្រក់មកចូលមើលព្រោះខ្ញុំចេះតែនិយាយត្រង់ត្រង់នេះប្រើប្រើប្រើប្រើហើយខ្ញុំអត់ចេះលាក់ ខ្ញុំអត់ចូលចិត្តអាផ្អែមក្រៅលួយក្នុងមកចង់ខ្ញុំផ្អែមខ្ញុំនិយាយបានបាទនិយាយបាននិយាយបានចាំខ្ញុំនិយាយឲ្យស្ដាប់1គីឡូ35 baby 1គីឡូ35 free ឆ្នាំខាត់ស្បែកមួយខាត់ដូចរបស់ខ្ញុំមើលចង់ចាំខ្ញុំស្អាត Instagram ចាំខ្ញុំឆាក់អឺ voice អឺ live ឲ្យមើលម្ដងទៀតណា តិចទៀតគេញអូនមែននឹងចាហ្នឹងហើយនិយាយតិចមកវេបេនិយាយអីគេនៅណានៅផ្ទះហ្នឹងហើយអូចាឈឺអូនឈឺហើយខានមើលយូរមកវិញដោស្អាតមានណាមានស្អាតណាស់ដែរហ្នឹង អឺតិចទៀតអឺ baby 400 view នឹងជួយ comment ម្នាក់ទេខ្ញុំសុំសួរមួយតិចទៀតខ្ញុំនឹងមានកាត់កៅអៅពីថៃមកហ្មងណាតែកៅអៅនេះលក្ខណៈ swag swag រៀងធំធំជាងខ្លួនណាពាក់ទៅស្អាតមែនតែនគឺអឺស្អាតអញ្ចឹងខ្ញុំអ្នកយកមកលក់ផ្ដាច់មុខណាគេមានចំណាប់អារម្មណ៍អី order លីពាក់អិនណាអាវនឹងស្អាតស្អាតមែនតែនហើយសាច់ក្រាស់តនីខ្ញុំលក់អត់ដែរថារបស់អត់ល្អឯងខ្ញុំអត់អត់ខ្លួនឯងតែរបស់ខ្ញុំអញ្ចឹងមែន ស្អាតម៉ោង8អូនបើសិនជាម៉ោង8គេញរមម៉ោង8 20អីហ្នឹងចាឡាយហើយ Hello ចែចាស់ហើយអូនចង់បានអ្នកលក្ខណៈអាវស្វែកស្វែកសម្រាប់គេស្អាតស្អាតមិនមែនអ្នកបែកស្លុយទេណាអូនមិនមែនកអាវបែកស្លុយទេណាប្រាំលេលៀបមុខមែនអូនតិចទៀតបានចូលស្តុកលេនឹងលៀបចូលល្អណាស់ហ្នឹងហើយអូនកញ្ញាចិត្តដេនទៅអដថ្ងៃហ្នឹងហ្នឹងឃើញឯអ្នកខ្លះក៏គេលៀបទៅល្អមែនអ្នកខ្លះគេលៀបទៅចូលដែរតែគាត់ថាជ្រាំងស្បែកគាត់ដូចដូចស្បែកខ្ញុំចឹងលៀបអីក៏ងាយសដែរតែមើលឥឡូវ mơ lử mơ lử nè mày nói nhung gì ở trên ៅនឹងប្រុសក៏ពាក់បានស្រីក៏ពាក់បានធានាមនុស្សប្រុសដឹងតាស្រឡាញ់ហើយមនុស្សស្រីដឹងតាពេញចិត្តនឹងពាក់ហ្មងអាវនឹងស្អាតខ្លាំងណាឡាយវាមានរូបក្បាលខ្មោចមានរូបផ្កាមានរូបអីចឹងអីអត់មានរូបផ្កាមានរូបក្បាលខ្មោចមានរូបកូនឆ្កែមានរូបឆ្កែលក្ខណៈឆ្កែកាច់កាច់មានរូបចចអីចឹងណាអាវគូលក្ខណៈចេញមកស្វែកស្វែកអាវនឹងយឺតធម្មតាអូនតែអាវនឹងភាកច្រើនពណ៌ខ្មៅភាកច្រើនពណ៌ខ្មៅណា ចុំ500 view អីលេងតែមិនបានអូខេបានអឺតិចទៀតតិចទៀតប្រហែលជាមាន in stock ហើយខ្ញុំឡើងទៅយកខ្លួនឯងខ្ញុំលក់ខ្លួនឯងហ្មងណានិយាយរួមលក់អាវចង់លក់អាវនឹងតម្លៃវា ចង់និយាយថាទោះវាទទួលស្គាល់អាវនឹងប្រហែលជាខ្ទង់7ទៅ7កន្លះអាវនឹងណាតែធានាសាច់សាច់កណាត់ហ្មងអត់មានបោកមកយប់បោកម្ដងពីរដងឲ្យរួញឬក៏សាច់កណាត់នឹងស្ដើងឯអត់ទេហ្នឹងហើយអូន អាវហ្នឹងអ្នកចង់និយាយថាអាវហ្នឹងយកមកពីថៃហ្មងណាអីគេអត់ចេះអាននោះបងធំអត់ចេះអានសើតនឹង HM ប្រហែលជាខ្ទង់7ទៅ7កន្លះអីទេពួកតម្លៃវាហ្នឹង គឺគេលក់នៅណោះ250បាតបាត់ហើយនឹង200ដូចជា200ហ្មងបើមិន250ទេ230អាវនឹងមួយហើយខ្ញុំយកមកលក់នៅណែ7រៀលគិតមើលណាអឺ100បាតក៏ទៅ2000ហើយអញ្ចឹង200បាតវាស្មើនឹងប៉ុន្មាន6ដុល្លារបាត់ហើយអញ្ចឹងខ្ញុំយកពីនោះមកហើយថ្លៃដឹងជូនអីទៀតខ្ញុំអាវមួយខ្ញុំអត់ចំណាញ់ប៉ុន្មានទេចង់និយាយចឹងណាហ្នឹងហើយអូនសាក់ប៉ុណាទៅខុសទេកាត់អីក្រាមនេះ order អត់មានកាតអីទេក្រាស់អូយចង់សោណា order លេលៀប baby កូនឆ្មាហើយអូនហៀហងចាស់ហើយ order លៀបណាល្អប្រាមែនតែនខ្ញុំលក់លេហ្នឹងហើយខ្ញុំចង់លក់អាហ្នឹងទៀតមិនដែរមានភិកអាហ្នឹងមើលអត់អូនជួយចូលចូលមើលតិចណាជួយចូលមើលក្នុងស្អីគេគ្រុបចាទៅបំផុសហីនៅក្នុងបន្ទប់នឹកទឹកកុងតនើចាថតមុខកញ្ចក់កាន់ទូរស័ព្ទណាអាហ្នឹងអាណិតណាឡើងបាយសំលេងបើហ្នឹងហើយចែបាយសំលេងហើយ អាវរឹបដៃមែនអត់រឹបទេបេប៊ីអាវយឺតធម្មតាមែនតែសាច់ក្រាស់ពាក់ធំធំជាងខ្លួនស្អាតណាខ្ញុំចូលចិត្តមែនតើមនុស្សប្រុសណាពាក់ធ្វើខ្លួនអញ្ចឹងហើយមនុស្សស្រីធ្វើខ្លួនអញ្ចឹងពួកខ្ញុំក៏ចូលចិត្តធ្វើខ្លួនអញ្ចឹងដូចគ្នាអូខេក្រាស់ស្អែកដឹងយកឲ្យឃើញឆាតមកតែរីផ្លែអត់កើតអាវនឹងដៃអត់រឹបទេណាតែស្អាតនិយាយមែនអត់កុហកទេពាក់ស្អាតហ្មងខ្ញុំខ្ញុំមនុស្សហ្នឹងមិនថាស្គមមិនថាថិតទេពាក់ស្អាតគ្រប់គ្នាហ្មងណា អាងនឹងល្អអឺនិយាយរួមទៅសាច់វាក្រាស់សាច់ក្រាស់ល្អ lotion HM 10ដុល្លារ baby free សាប៊ូមួយដុំហើយនឹងសេរ៉ូមមួយណាគឺបើសិនជាយកអាងនឹងមកលក់គឺអឺចង់និយាយថា order អីចឹងគឺខ្ញុំអឺអើយតែអាចចង់និយាយថាមិនហីផ្លេចបាត់ហី order អាងនឹងអញ្ចឹងខ្ញុំអាចយកឲ្យដល់ដល់កន្លែងពេលនឹងមានពេលច្រើនគ្រប់គ្រាន់ នឹងហើយអូនបងខ្មៅខ្លាំងណាស់សាក់ប្រាវបងអត់កុហកអេលៀបមួយថ្ងៃលៀបមួយថ្ងៃពីរដងទៅលែងខាត់ស្បែកលែងអីហ្នឹងណាស្គាល់ខ្ញុំហើយខ្ញុំស្គាល់ឡើយបេប៊ីយ៉ាយ៉ាបេឡាស្គាល់ឡើយណាអូយណាគេខលមកឯនេះមកខលស្អីប៉ះពេលឯងឡើយចានិយាយលឿនម៉េះអឺអឺមានណាបេប៊ីនិយាយប៉ុណ្ណឹងតាកុំនិយាយច្រើនពេកមកវាខាប់តែម្ដង សុំលេខ baby កូនឆ្មាសុំតម្លាក់លេខទូរស័ព្ទមួយមិនណាខ្ញុំបិទឡាយខ្ញុំតម្លាក់ត្រង់ទៅខ្ញុំនៅម្ពិញនៅម្ពិញផ្ញើបាន baby អាវហ្នឹងបើសិនជានៅម្ពិញខ្ញុំផ្ញើបានតែសេវាខាងគាត់ណាបញ្ជាក់ព្រោះខ្ញុំអត់ចំណេញច្រើនទេតែវាចិត្ត in stock ហើយពេលចូល stock ពេលណាគឺឡាយឲ្យមើលហ្មងណាលក់ហ្មងគឺផុសលក់ណាគេចង់បានម៉ូតនេះម៉ូតនេះប្រាប់ហើយអាហ្នឹងចំនួនមានកណ្ដាត់ទៀតអាណាឃើញស្អាត order មុនគេវឹបប្រយ័ត្នអត់បានពាក់ ហើយអានឹងសាច់ស្អាតហ្មងណាខ្ញុំតែយក្សាគេលក់ខ្ញុំជឿតែមួយមិនក៏10រៀលដែរអានឹងមួយនៅក្រៅលក់តែខ្ញុំចង់ឲ្យគាត់ប្រើអើពាក់អានឹងទៅវាអួយឡាយតែប្រើនឹងអាតអ្នកហើយតអ្នកលក់លេចេញមកប្រើរហូតបេដូអាជីវកម្មវេត្រានេះដល់ហើយតែតើអានឹងខ្ញុំឡើងចុះទៅមើលខ្លួនឯងណា ឃើញស្អាតបាទខ្ញុំយកមកលក់ឃើញម៉ូតស្អាតស្អាតបានជ្រេយកម៉ូតតាម៉ូតស្អាតស្អាតមកលក់បានហើយឲ្យអ្នកបាត់ដំបងយើងឬអ្នកពេញអត់មើលអីអើឈ្មោះអូណាហ្វាអូណាហ្វាបេប៊ីមើលមើលឲ្យទៅសេតាមើលឈ្មោះខ្ញុំគឺវាយមកថប់នៅលើហ្មងណាអត់មានដូចរបស់គេទេ ណាកែ like sticker ខាងនឹងចង់មើលចាញ់ចូលចិត្តទេហ្នឹងហើយអាងហ្នឹងបើសិនជា order មកអាចមានអ្នកទិញច្រើនខ្ញុំជឿចឹងព្រោះតម្លៃវារៀងធូរថ្លៃដែរមកទទួលស្គាល់ថាទទួលយកបានអាវប៉ុណ្ណឹងណាព្រោះខ្ញុំខ្ញុំខ្ញុំគិតថាតម្លៃប៉ុណ្ណឹងគឺពាក់បានគាត់អ្នកខ្លះគាត់ចង់ពាក់អាវតម្លៃ7 8រៀលឯប៉ុណ្ណឹងបានហើយមិនថ្លៃពេកទេប្រែនប្រែនប្រយ័ន7 តែអានឹងស្អាតមែនខ្ញុំនិយាយមែនសាច់អាស្អាតណាស់ឈីកោបេប៊ីឈីកោមែនតើអូឥឡូវនឹកអូដេវីតនេះអត់ដែរបានទៅឈប់ឆាសោះបើបានទៅឈប់ឆាបានជួបគ្នាទៀតដែរព្រោះជួបបញ្ហាដូចគ្នាឡើងមុនខ្លាំងខ្លាំងដូចគ្នាតែឥឡូវខ្ញុំក្រន់ហើយញ៉ាំអីបានញ៉ាំអីគេចែនិយាយ បែកសំលេងហ្មងអើយហ្នឹងហើយអូននេះវាឈឺខឈឺខឆុយម៉ាយហ្មងណាអូនអាអីគេអានឹងលក្ខណៈធំធំជាងខ្លួនបន្តិចអឺវាមានសាយវាចឹងណាតែបើសិនជាគាត់អឺកំងអញ្ចឹងវាមានតាមសាយតែលក្ខណៈធំជាងខ្លួននឹកធូណាហ្វាអូយណុកណាយីមែនតាចាំឯណាត់ចាំចូលខែ2តនេចាំទៅលេងចាំឡែកទៅនោះចាំឆាតមកផងបេប៊ីនឹកណាតែឆាតច្រើនពេកជួយឆាតមកមក អត់ចេះរកទេស្អាតណាស់អូនអើយស្អាតអូអរគុណណាគេក៏ថាខ្ញុំអត់ចេះរឹកដែរតែមកអ្នកខ្លះថាខ្ញុំរឹកដូចស្អីខ្ញុំរៀននិយាយត្រង់អញ្ចឹងគេមកចូលចិត្តយើងអ្នកនិយាយត្រង់បែបប៊ីអាមនុស្សស៊ីចូល អត់ស្អាតអត់ស្អាតមិនមើលចាញ់ចាញ់អីម្នាក់ភេទណានោះចាញ់ហ្នឹងមិនមើលឯងបាទអត់ស្អាតមើលតែយើងស្អាតស្អាតទៅបានតែគ្នាយើងមិនមើលខ្ញុំឯងអីអរគុណច្រើនអូនអរគុណមិញឡើង500 view បូកកប់ហើយមកដាច់ឡាយអីណា5ឆុយម៉ាយអា ចាញ់ណាអត់ទេ baby អត់មានកន្លះគីឡូ10ដុល្លារទេអឺ2ខាំកន្លះសាច់គិតទាំងខ្លងមក3ខាំហ្មងណាមែនគិតទាំងខ្លងនិយាយថាអត់ស៊ីសាច់លេអត់ស៊ីខាំសាច់លេតិចទៀតគេញ៉ៃតែគុណភាពធានាជូន វារៀងតម្លៃរៀងថ្លៃតិចហើយតែគាត់ថាគុណភាពធានាជូនតែពេញខ្ញុំចង់លក់1គីឡូ20កន្លះគីឡូ20ផងតែអ្នកឃើញថាអឺអ្នកខ្លះគ្នាអត់សូវមានលុយចឹងក៏គាត់ចង់ប្រើសាអីចឹងណាប្រាក់10ទៅចាំពេលបើសិនជាល្អប្រើមែនទិញកន្លះគីឡូប្រើទៅចំណេញបាននៅខេត្តហ្នឹងទិញកន្លះគីឡូចំណេញហ្មងមិនគិតថ្លៃសេវាបាននៅឆ្ងាយដូចនៅកំពង់ធំកំពង់ឆ្នាំងឯងគិតតែមួយរៀលហើយដល់ដល់ផ្ទះគិតមើល អ្នកលក់អស់ស្រួលត្រឹមខ្ញុំហីចែមានម្សៅលាបពេលយប់ពេលថ្ងៃអត់អត់តាន់ in stock គេអូនតិចទៀតបាន in stock ទៀតណាមកលឹកនេះលេលិមុខលឹកនេះណាមកលឹកនេះបើអ្នកលក់អត់ស្អាតចាបើសិនជាចែប្រើអត់ត្រូវចាក់លក់ទេល្បីក៏ដោយអូននិយាយត្រង់ហ្មង baby ក៏រត់ចែលៀបត្រូវ តែគាត់ថាអឺ អត់ដឹងវាមិនអាចចាយចាប់ដើមតែចាយចាប់ដើមក្តៅខ្លួនយ៉ាងណាឈឺគឺឡើងមុនមកក្របពីក្របលើមុខភ្លាមប៉ុន្តែមិនដេសាអឺអឺអឺដេសាតា baby carrot ទេណាបងចង់បាយលេលាបខ្លួនឯងឲ្យសដូចអូនដែរបានតែឈប់ហៀហេញក់ឈប់ភ្លាមចោះសៀមរាបសៀមរាបសេវា5000ប៉ុណ្ណឹងឯងបើតែញឲ្យសង្សារហ្មងចង់តែញឲ្យសង្សារហ្មងមីស្ទ័រសៃនោះអូគេល្អគេណានិយាយលេងហី នៅសរៀបផ្ញើបាននិយាយរួមបើសិនជាលក់អាវអីប្រុសប្រុសចំចូលតែងផងណាអត់តាន់ឃើញហ្មងឃើញអត់ឃើញខមមិនអីផងណ៎ខ្ញុំរីផ្លាយមិនបេប៊ីឌីសែលអាវនឹងប្រុសប្រុសនឹងតាស្លាញ់ពេញបេះដូងហ្មងតិចថាតិចថាហត់ហត់និយាយមែនណាអូខេអូនអូខេណាអាណិតចិត្តណាកុំ ណាកុំអីគេអូនចេះអណដាច់ស្អាតម៉ែអរគុណស្អាតចេះស្រឡាញ់អរគុណច្រើនមិនមិនអត់ទេគេលេខអែសអត់ដូចថាមានបេប៊ីតិចទៀតមានហើយតិចថាតិចថា order ហើយចង់ order ពាក់ទៀតហ្មងណា អាវនឹងលក្ខណៈអាវយឺតស្អាតពាក់បានទាំងប្រុសទាំងស្រីហ្មងទិញមកគូពាក់ក៏បានដែរតែថាឡាយវារៀងអឺយកគេថាឡាយវារៀងកប់បន្តិចស្អាតអាវហ្នឹងខ្ញុំនិយាយមែនខ្ញុំក៏ជាប់ចិត្តដែរហ្នឹងហើយអូនតែមិនមើលរូបពិតទេណាស្រីពេជ្រមិនមើលរូបពិតទេអាក្រក់អាមិនមើលរូបពិតទេនៅណាណទេស្រីស្អាតអូស្អាតរហូតអរគុណខំពេកហើយចែមានណាអូន កុំអូនកុំអេងគ្រីអត់សូវអត់ស្អាតទេហានេះមានខឹងណាមានខឹងណាអឺដើយបងអឺដើលេលាបើសោដូចខ្ញុំហីហត់បេប៊ីហត់នៅណាមាននៅបាត់ដំបងតាមខេត្តផ្ញើបានកេងលើយបេប៊ីកេងលើយណាស្អាតអូនអរគុណមានលក់សក់អូយសក់អ្នកលក់សក់ស៊ីនមានដែរលក់ណាអញ្ចឹងបាទបានលក់អ ឃើញសក់នេះលក់សក់ស៊ីនណោះតែខ្ជិលលក់ចាអបតបញោមមេអ៊ូកប់អូនជួយឆាតមកចាហើយមកចំចេះចង់បានអីចំចេះនេះឲ្យមើលវិញចេះស្អាតមែនទេ ចាមានអត់ចង់តបទេអូនខមមិនច្រើនណាអូនឯងគិតមើលទៅ442 view ហើយខមមិនគិតប៉ុណ្ណាណៃលក់មើលគិតមើលលក់មិនដែរ Mr. Say គាត់ចង់សួរពីអីអាដែលចិត្តចូលស្តុកហ្នឹងឬក៏លេលៀបខ្លួនឬក៏អីផ្សេង នៅព្រៃវែងសិនបានអត់ចានៅព្រៃវែងសិនបានអូនតែគាត់តែថាអឺអឺវារៀងថ្លៃវាឆ្ងាយចុះបើឈឺឲ្យសលេងមិនព្រោះដូចអីគេ Taylor Swift អីវាយលើស៊ូស៊ូមកវីអូកាមចិត្តទៅបែបទៀតអីអ្នកលក់អត់លក់អេ អូយកកាអូនឯងចេះមកបញ្ចោម៉ាក់ហ្មងកូនឯងយកបាយឡើយអត់អើយសេវាមិនចេះនៅស្វ័យរៀងមកគាត់យកអឺអឺសេវាថ្លៃអូនស្វ័យរៀងពិបាកនិយាយហ្មងសេវាបាន20000ហើយអូនដាក់ទៅពីបៃតងពិបាកមែនតេន ច្មោះស្អាតអូកោឆ្នះម៉ែយាយហ្នឹងមិនតអន់អីម៉ាមចេះលក់ណានៅបាត់ដំបង KPC កំពង់ចាមកំពង់ចាមដាក់បានគេសេវា2ដុល្លារណាគឺខ្ញុំដាក់តាំងកាពីតូនិយាយមែនអរគុណច្រើនអូនអាវអាវមានប្រហែលកន្លះកន្លែង7កន្លះអាវនឹងតែស្អាតចាំជួយចូលមើលរូបខ្ញុំទៅផុសតិចទៅកាន់ទូរស័ព្ទថតនឹងកញ្ចក់អាវដៃខ្លីយឺតតែស្អាតដល់ឡាយវា មានទាំងមុខទាំងក្រោយបែបនេះមិនមែនមានតែពីរមុខអត់ពីក្រោយណា ឈប់ឡាយលើណាឈប់ឡាយលើណានិយាយមែនអត់កុហកទេល្អប្រាមែនលក់នៅ B2B អស់ចាចាលក់នៅ B2B អូននៅបាត់ដំបងតាចង់បានដែរចង់បានតែខ្លួនឯងឌូបៃបានអត់ចេះអូនៅឌូបៃផ្ញើស្រួលណាអូនគិតសម្រាប់រឿងថ្លៃតិចណា នៅឌូបៃអស់ចាយយកឲ្យផ្ទាល់ព្រោះផ្ទះចាយនៅម្ដុំម្ដុំហ្នឹងហើយនៅកាណាដាកាណាអាចបានចុះចុះឲ្យគេអូនអឺ อดจอ h ตึงไหมไม่มีเธอก็แค่เงาแต่ไม่มีเขา ก็แค่สด ฉันเป็นแค่เธอรักใครไม่เคย ណកចៃនៅម៉ោងសេវា1ដុល្លារ baby នៅម៉ោងសេវា1ដុល្លារណាហើយ baby ចាស់ហើយចុះនៅ PS ពោសាត់ទេពោសាត់អឺសេវាអឺឈប់ពោសាត់ហើយបាត់បាត់ដបងបាត់ដបងពោសាត់សេវា2ដុល្លារធ្វើអីនឹងគេងពវលសេវា1ដុល្លារ baby ពវលសេវា1ដុល្លារផ្ញើបានចង់បានអីឆាតមកខ្ញុំទាំងអស់មក view ច្រើនមែនស៊ីអត់ដឹងទេអូនស្រឡាញ់ខូចអី ស្អាមចេះស្អាមម៉ែអរគុណឌឺ9នៃចិត្តអ៊ូក៏មិនចង់ធ្វើស្អីខ្ញុំមិនចង់ចាប់ដបខ្ញុំទេមិនដែរយកឲ្យអូននៅបាត់ដំបងយកឲ្យមានលក់អឺបងនៅផ្សារមកកណោជួយទៅទិញណាខ្ញុំអត់លក់អីចង់ទិញឲ្យណាទិញទៅមិនប្រាច់ទេដាក់ឲ្យបានដាក់មកចាំយកអូខេ លីស្អាតមែនអរគុណនិយាយចឹងមកកាលហាតិចទៀតលោកអីនឹងដឹងតែមិនលក់ខ្លួនទៅបានហើយលក់លេហ្នឹងអាបេប៊ីនិយាយលេងឯងកុំខំមានអីខ្លះចេះតិចទៀតអៀមស្តុកកអាវអាវមិនមែនខោអាវខោឯណាមានតែអាវឯងចង់បានអាវយឺតនឹងយកមកលក់ស្លាញ់ និយាយរួមទៅអាវណាដែលខ្ញុំស្រឡាញ់ខ្ញុំចង់យកលក់ហើយរបស់អីដែលខ្ញុំគិតថាអូយស្អាតអ្នកផ្សេងនឹងគេប្រើទៅល្អពាក់ទៅស្អាតចង់លក់ចិត្តខ្ញុំគឺចូលចិត្តធ្វើអញ្ចឹងចូលចិត្តធ្វើតាមចិត្តខ្លួនឯងតាមចិត្តខ្លួនឯងអូខេស្រឡាញ់គិតតែគេក៏ស្រឡាញ់ដូចគ្នាចង់ស្អាតដូចចែដែរអូខេប្រារបស់ចែមួយសែទៅចឹងចាំពេលរកចែរកផលិតផលណាត្រូវហើយប្រាដូចចែមួយសែស្អាតចែហ្មង ចុះបងនៅថៃផ្ញើបានអត់បងនេះបងពិបាករឿងនៅថៃហ្នឹងហ្មងតែបើបងមានណាគេចុះមកស្រុកខ្មែរអីខ្ញុំដាក់ដាក់ទៅបងបានណាតាមខែដែរខ្ញុំដាក់ទៅឲ្យបានអត់អីទេលៀបមុខក៏លៀបមុខពិបាកតិច baby ចង់បានមុខសាក់ baby ការ៉ុតហ្នឹងទៅអញ្ចឹង baby ការ៉ុតខ្ញុំលក់អត់តែឥឡូវអត់ in stock ទៀតអស់ហ្មងលក់ដាច់ពេកឲ្យតែប្រម៉ូតអីគឺដាច់នឹងហ្មងថាទៅនិយាយរួមទៅខ្ញុំលក់របស់ល្អអត់កាត់មុខអត់ខូចស្បែកទេអញ្ចឹងគេយកចិត្តតែខ្ញុំហីខ្ញុំអត់ទៅហោះអី ឆាតឡឡតរហូតស៊ីនឹងអូនឆ្លៀតរហូតហ្នឹងអឺចាខ្ញុំមើលយូរអត់ដឹងថាលក់អីអេថាលក់អីអាលីងហ្មងបែបខ្ញុំមាន លក់លេលៀបខ្លួនតែតិចទៀតវាអ៊ីនស្តុកខោអាវអញ្ចឹងណាពេលដែលអ៊ីនស្តុកខោអាវពេលណាគឺឡាយឲ្យមើលពេញពេញមុខពេញពេញមាត់ចង់ទិញដែរនៅណាទិញបានលេសមែនបង សមែនណាអូនធ្លាប់ប្រើអូនគឹមហុងអូយនេះឆាតច្រើនពេកហើយ ចាខ្ញុំ inbox ទៅចាអត់កើតទេចា inbox មកខ្ញុំមក inbox តើអត់កើតកើតអីបើអត់មែន friend មែនបើមែន friend ចុច on messenger អឺតែង baby ថាណាទៅសួរមកថាណាល្អល្អបឹងបានបឹងបានចាំអឺណែចុចឆាតមកចែមកចុច on messenger ទៅ miss ចែអួយនឹកដូចគ្នានឹកទាំងអស់នឹកទាំងអស់ ខ្ជូតលែងខ្ជូតមែនលេលៀបខ្លួនតម្លៃមិន10ដុល្លារបេប៊ីតែញឲ្យប្រពន្ធលៀបទៅណាលៀបតែញឲ្យប្រពន្ធលៀបទៅមានសង្សារតែញឲ្យសង្សារមានប្រពន្ធតែញឲ្យប្រពន្ធអត់សង្សារតែលៀបខ្លួនឯងមានអីពិបាកទេមកខ្លង10ដុល្លារបេប៊ីណាគឺសាច់លេ2ខាំកន្លះពេញគិតទាំងខ្លង3ខាំគឺហ្វ្រីសាប៊ូមួយដុំនិងសរោមមួយសរោមហ្នឹងគឺដាក់ទៅជួយបោកស្នាមហើយនឹងសលឿនណាដឹងហើយចានហ្នឹងហើយអូនមួយឈុតប្រហែលបងមួយឈុត10ដុល្លារទេ10ដុល្លារ10ដុល្លារ ធនីផ្លែកធនីស្អាតម្លេះអូនអរគុណខលមកស្អែកអឺចាំទេទៅអឺសម្រាប់អឺសម្រាប់អ្នក ដែលលៀបលេអត់ងាយសឬក៏អត់ងាយផ្លែចង់ណែនាំរូបមន្តមួយទៀតគឺគាត់ខាត់ស្បែកចេញម្ដងតែហាមបកស្បែកបាត់ដបងយកឲ្យអូនលើកលែងតែនឹងលងវល់លើសង្កែ នៅអីឆ្ងាយឆ្ងាយចាត់យកឯងចែពិបាកជីណា អីគេអូនលៀបអត់ទៀងទាត់ឬក៏មិនអូនហត់អត់ចេះហត់ប្រើអត់ទេអត់ប្រើឯមេឡេវខ្ញុំក៏លៀបខ្លួនខ្ញុំដែរហើយខ្ញុំហោះតលិចហោះកាកដាកដាថ្ងៃនឹងមានដែរបានពាក់ស្អីអឺនិយាយព្រោះមើលឈប់ស្នាញ់ទៅបាទ ស្រឡាញ់ទៅខ្ញុំអត់ហាមទេបងតើគេស្រឡាញ់រងថ្ងៃមានចង់អាណាស្អប់គេលេងមានមានតែគេចង់ឲ្យខ្លួនឯងគេស្អប់ពេកចង់ឲ្យគេស្រឡាញ់ច្រើនច្រើនគាត់ស្ដីវាអញ្ចឹងនៅថៃអូនៅថៃតើគាត់ចូលមកស្រុកខ្មែរនៅថៃខ្ញុំពិបាកផ្ញើបងនៅ បាត់ដំបងចា នៅ បាត់ដំបង ឥឡូវបើណែយកចាននៅលក្ខណៈថាចាននៅបឹងឈប់រដងរងថ្ងៃចឹងណាតែបើសិនជាអាចនៅចិត្តអឺនៅចិត្តចិត្តចាក់ដាក់ឲ្យបានចឹងណាចំចាស់ហោះទៀតមានណាបទីមានជ័យសេវា1ដុល្លារ baby យកទៅឲ្យបានហើយចែចាយចែនៅក្រៅឡើងខ្ជូតអ៊ុយឃើញពីការឡើងឡើង នៅកំពង់ធំឯអូន KPT ហ្នឹងត្រូវនៅកំពង់ធំផ្ញើបានអូននៅកំពង់ធំផ្ញើបានបានអូនអ្នកយ៉ងអូយមកចង្អាមនេះយកអោយតែមិនចាអ្នកយកអោយណាប្រាប់ឲ្យហើយបើយកពេលថ្ងៃបើយកពេលល្ងាចម៉ោង5កន្លះចាអ្នកយកឲ្យខ្លួនឯងនៅនៅលីវ បើតែបើសិនជាអូនឯងចង់ញោពេលថ្ងៃឬក៏ពេលលក្ខណៈថាម៉ោងខ្ទង់និយាយរួមចាប់ពីម៉ោង7ដល់ម៉ោង5ម៉ោង5គឺអត់បានជួបមុខចែណាប្រាប់ឲ្យហើយ អ្នកណាដែលចង់ជួបអ្នកលក់ផ្ទាល់ផ្ទាល់ចាំយកម៉ោង5កន្លះទៅប៊ីឡូចែស្រឡាញ់ចាស់ Hello អូនស្អាតមែនចាអរគុណណាគេយកឲ្យអឺនិយាយរួមទៅអ្នកដឹកជញ្ជូន delivery អ្នក delivery តែសង្ហាណា ដង្ហែមែនទេ delivery ខ្ញុំមក Cafe Today ហើយចេះមកបាយអាវនៅកន្លែងម៉ាក់ខ្ញុំអឺឡើងឡើងអូនឯងនៅ BM ហីចាធ្លាប់ចូលទិញអាវនៅ BM អាយដល់ឡើយអូយចាទៅធ្វើការឲ្យខ្លាចអត់លុយទៅដឹងយូអូខេ ណាគេថាមុខអូយមុខខ្មៅអូយតែនិយាយត្រូវមួយនេះ confirm ខ្ញុំផងចាអូខេអូន ចាចាហ្នឹងហើយអូនចាធ្លាប់ទិញគេធ្លាប់ខ្លួនឯងដាឡាងឡាងអូយមើលអ្នក comment ណោះស្អាតណាស់ជូបអរគុណ ចាអូនបដាសាយអូខេខ្ញុំបិទឡាយប៉ុណ្្នឹងឯងអ្នកឆាតមកច្រើនពេកអាណាត់គាត់គាត់ចាំយើងមួយថ្ងៃហីអូខេបិទឡាយប៉ុណ្្នឹងឯណាហើយបើសិនជាណាគេចង់មានចំណាប់អារម្មណ៍លេងខ្ញុំមានបោះដុំណាបើចង់លក់យកទៅលក់តឬក៏មិនអីចឹងគឺគិតតាមនឹងគិតតម្លៃបោះដុំឲ្យតែគាត់ថាអឺលេងខ្ញុំអត់អាចអត់អាចថាអឺចំណេញច្រើនដូចគេបានទេព្រោះខ្ញុំអត់លេងខ្ញុំអត់ចំណេញច្រើនទេចង់និយាយចឹងណាតែល្អប្រើ ថ្ងៃស្អែកនេះអាចហោះទៅដល់ម៉ាឡេស៊ីទៀតក៏មានដែរតែឥឡូវដល់ថៃហើយតិចទៀតដល់ម៉ាឡេស៊ីតែអត់ដឹងថាពេលក្រោយដល់ណាទៀតទេណាដល់ឌូបៃដល់ប៉េជីងអីទៅអូយល្អណាស់អូខេចង់និយាយថារបស់អត់ល្អក៏គេអត់យកទៅលក់ដល់ស្រុកគេឲ្យខូច brand name ដែរអ្នកខ្លះយកទៅគឺបិទ brand name ខ្ញុំយកទៅហ្មងអញ្ចឹងចង់ឲ្យអ្នកនិយាយយកឲ្យហ្នឹងហើយអ្នកនិយាយយកឲ្យកសិវា អូខេខ្ញុំបិទ live ប៉ុណ្្នឹងណាបាយបាយ